ព្រះអង្គត្រាស់ជាថានរណារស់100ឆ្នាំប៉ុន្តែអត់មានការយល់ដឹងពីជីវិតហ្នឹងហ្នឹងហើយរស់នឹងអត់ប្រសើរទេតែអ្នកណារស់តែមួយថ្ងៃអេកាហੰជីវិតាំងសៃយោរស់តែមួយថ្ងៃប៉ុន្តែមានសេចក្តីយល់ដឹងអំពីតម្លៃជីវិតហ្នឹងពិតប្រាកដណាធ្វើអំពើដល់ត្រឹមត្រូវ ការរស់មួយថ្ងៃហ្នឹងប្រសើរជាងរស់យូរមិនប្រកាសថាល្អទេអត់ចឹង ហ្នឹងប៉ុន្តែបើ យើងដើរត្រូវរស់យូរកាលណាល្អកាលហ្នឹងឧទាហរណ៍ដូចសម្ដេចជូណាតចឹងដោយសារតែលោកមានបជនវែងហ្នឹងឯងបានលោកធ្វើការងារបានច្រើនឃើញទេលោកធ្វើតាំងពីលោកនៅក្មេងរហូតដល់ចាស់ហ្នឹងបានអាចសម្រេចកិច្ចការងារជាវចនានុក្រមអីដំបូងគេចេញមកជាស្នាដៃដែលមិនអាចកាត់ថ្លៃបានហ្នឹងបើលោកអាយុខ្លីពេកគាត់ចប់ហើយហ្នឹងអញ្ចឹងអាយុវែងកាន់តែវែងកាន់តែល្អសម្រាប់មនុស្សល្អ តែកាន់ទៅវិញកាន់អាក្រក់សម្រាប់មនុស្សអាក្រក់ព្រោះបើមិនរស់យូរមិនសូវធ្វើអាក្រក់បានច្រើនមែនទេដូចទេវតតដែលស្ដាប់រឿងទេវតតទេនឹងទេវតតចុងក្រោយធ្វើអនន្តរយកម្មពមៀលថ្មដាក់ព្រះសម្មាសម្ពុទ្ធអញ្ចឹងនោះនឹងហើយទេវតតបើស្លាប់មុននឹង10ឆ្នាំល្អបើស្លាប់មុនហ្នឹងមុនអាធ្វើបាបហ្នឹង10ឆ្នាំមិនត្រូវអនន្តរយកម្មទេ តែដល់រស់មកដល់អាសម័យនោះទ្រនន្ត្រីកម្មបណ្ដោយហ្នឹងហើយដូចនាងចិញ្ចាចឹងដែរស្ដាប់ដែរស្ដាប់ទេស្ដាប់រឿងនាងចិញ្ចាចិញ្ចាដែលដែលយកយកឈើមកធ្វើកូនចឹងណូធ្វើពុះធំមកឃើញគឺគូក្នុងពហិនាងហ្នឹងអឺកាន់លទ្ធិដតីហើយចង់មកប្រខូចប្រកិតតនាមរបស់ពុទ្ធណា ហើយមកវត្តរាល់ថ្ងៃហ្នឹងអឺចង់ឲ្យគេយល់ច្រឡំថាមកប្រព្រឹត្តអំពើអសិលធម៌មួយពុទ្ធហ្មងមកវត្តរាល់ថ្ងៃពេលពេលល្ងាចអញ្ចឹងធ្វើដើរទៅវត្តព្រោះព្រោះពេលថ្ងៃអញ្ចឹងមនុស្សមកស្ដាប់ធម៌ដល់ពេលមនុស្សគេដើរទៅផ្ទះវិញនាងនឹងចេញមកពីផ្ទះដើរទៅវត្តពេលងាយឲ្យគេឃើញថានាងនឹងទៅវត្តអឺប៉ុន្តែទៅតែមួយផ្លេតទេហើយ ចេញមកវិញហើយដល់ពេលព្រលឹមក្រោកពីព្រលឹមទៅវត្តនឹងទៀតដើម្បីដើរចេញមកវិញឲ្យគេឃើញថាទឹមចេញពីវត្តហើយឃើញធ្វើល្បិចទេឲ្យគេឃើញចឹងរឿយរឿយរឿយយូយូយូយូយកអាឈើហ្នឹងមកដាក់ពោះឲ្យរុំឲ្យប៉ោងពោះម្ដងបន្តិចម្ដងបន្តិចហើយយកអាឈើយកមកវាយដៃពោះមនុស្សមានផ្ទៃពោះច្រើនណាស់ហើមសាច់តិចតិចមិនចឹងហ៎ណាមកគោះគោះគោះឲ្យវាហើមដូចមានផ្ទៃមែនតើអញ្ចឹងគោះដៃគោះជើងសុកចិត្តឈឺសាច់ដើម្បី ដើម្បីឲ្យគេចោតប្រកាន់ពុទ្ធថាប្រព្រឹត្តរឿងចឹងមួយនាងឃើញទេរហូតគ្រប់9ខែ10ខែអញ្ចឹង7 8ខែទៅពស់នោះធំចាហើយពេលមួយ ព្រះសម្មាសម្ពុទ្ធកំពុងតែទេសនាជុងនាងនោះចូលអុលហ្មងចូលអុលមុខព្រះអង្គហ្មងយោសមណៈប្រសពណាស់ថ្មិញឡើងស្និតថ្មិញហ្នឹងប្របោអើប្របោមាត់ស្និតល្អណាស់ អានិយាយនោះក៏ប្រកែប៉ិនធ្វើអាក្រក់លើគេហើយមិនទទួលខុសត្រូវទេចោតព្រះសម្មាសម្ពុទ្ធចឹងហ្នឹងហើយហើយបរិស័ទសង្ស័យដែរតាជុំព្រះអង្គធ្វើចឹងមែនណាបរិស័ទដែលជាវត្ថុជនណាណាប៉ិនការនោះបានប្អិនជួយប្អិននឹងឲ្យហីវេសកម្មទេបុតមកធ្វើកណ្ដោខំអាខ្សែរុំឈើហ្នឹងវាធ្លាក់ឈើទៅបែកមេជើងរត់ទៅ ហើយថ្មអីមិនមាននាងណាមកស្រែកចឹងអីចប់បានប្អិនណាជួយណានឹងចឹងចឹងមកកាន់ចង់បញ្ជាក់ថានាងចិញ្ចាហ្នឹងមកដល់ពេលហ្នឹងធ្វើ បាប ធ្ងន់ចោតប្រកាន់ព្រះអង្គខុសរឿងចឹងទៅក៏ពធនេះស្រូបតា អញ្ចឹងដូចថ្មនិយាយមិញហ្នឹងបើនាងហ្នឹងស្លាប់មុននឹងមួយឆ្នាំល្អវាអត់តាន់បានធ្វើបាបហ្នឹងមែនទេណែអញ្ចឹងមិនបាននិយាយមិញថាមនុស្សល្អរស់កាន់តែយូរកាន់តែល្អព្រោះបានធ្វើអំពើល្អកាន់តែច្រើនមនុស្សអាក្រក់រស់កាន់តែយូរកាន់អាក្រក់ហូតងាប់តិចល្អណែដូចពលពតហ្នឹងបើគាត់ងាប់មុនសម័យ75ល្អ អត់កើតសម័យខ្មែរក្រហមទេមែនទេមែនទេហ្នឹងគាត់រស់យូរបន្តិចចឹងរៃហ្មងអញ្ចឹងអាយុវែងអាយុមិនវែងមិនសំខាន់ខ្លាំងណាស់ទេប៉ុន្តែវាសំខាន់សម្រាប់តតើយើងវែងដើម្បីអីណាយើងចង់រស់ទៅទៀតនឹងរស់ធ្វើអីបើរស់ធ្វើតែបាបទេងាប់ឲ្យលឿនតិចទៅកុំឲ្យបាបច្រើនពេកហ្នឹងហើយ ហ្នឹងហើយបើយើងរស់សាងសេចក្តីល្អរស់កាន់តែយូរកាន់តែល្អឃើញរហូតដូចព្រះសម្មាសម្ពុទ្ធនោះដល់80ឆ្នាំហើយដែលព្រះអង្គដាក់បច្ចុប្បន្នមេយុសង្ខារគឹងវរព្រះអង្គហើយគង់នៅបន្តិចទៀតទៅអីចឹងណាមនុស្សហ្នឹងហើយ ដល់ពេលមនុស្សអាក្រក់បានស្លាប់ឆាប់បន្តិចគេអមែនទេហ្នឹងហើយដូចអ្នករៀនអភិធម្មអីចឹង ឥឡូវឃើញក្មេងៗគេរៀនច្រើនហ្នឹងហើយដល់ពេលចាស់ចាស់ពពូរៀនក៏ថាហួសហួសពេលលេះរហូតលេះរហូតក្មេងថាតោះនៅក្មេងមិនចឹងស្អីឆិនកានគាត់ថាម៉េចគឺថាអីនៅក្មេងតោះថាឯងនៅក្រមុំចាស់ជំនុំតោះថាឯងនឹងមេម៉ាយ ទៅវត្តក្រែងមាត់គេចំណាយថាមាននិស័យនឹងលោកសង្ឃអញ្ចឹងតោះរហូតហ្នឹងដល់ពេលចាស់មែនទែនតោះថាឡាតែតនេះវាចាស់អញ្ចឹងអាលេសទាំងអស់ហ្នឹងធ្វើឲ្យខ្លួនឯងឃ្លាតឆ្ងាយពីមេរៀនដែលគួររៀនហ្នឹងទៅឃើញទេស្លាប់ចឹងដែរមានប្រយោជន៍ច្រើនណាស់រឿងស្លាប់ហ្នឹងបើកាលណាពិចារណារឿងស្លាប់ញយញយមនុស្សអត់ប្រមាទទេ ឧទាហរណ៍ដូចស្លាប់យប់មិញអញ្ចឹងមកពីមនុស្សប្រមាទរុញគ្នាឈូឈរសបាយភ្លេចស្លាប់ឃើញទេហ្នឹងហើយបើមនុស្សគិតថាសេចក្តីស្លាប់អាចមានគ្រប់ពេលដឹងថាជីវិតនឹងរស់នៅដោយសារអីដោយសារបរិយាកាសល្អដោយសារកម្លាតដោយសារអុកស៊ីហ្សែនយល់អត់ទៅពូនគ្នាអញ្ចឹងហ្នឹងអត់ទៅរុញគ្នាអញ្ចឹងប៉ិនមនុស្សពេលហ្នឹងប្រមាទអញ្ចឹងគិតពីស្លាប់មិនមែនជាការបង្ខិតជីវិតឲ្យស្លាប់ទេ គឺឲ្យរស់ដោយល្អឧទាហរណ៍ដូចក្មេងៗជិះម៉ូតូបង្ហោះអីគាត់បាន ពិចារណារឿងមរណង្មេអត់ទេគាត់បានពិចារណា ថាជីវិតនឹងស្លាប់ផុយមិនទេគាត់ជិះលយទៅលែងដៃទៅមើលថាជីវិតនឹងងាប់ហើយងើបមកវិញហ្មងទៀតចឹងនឹងសិទ្ធិពួកអ្នកបង្ខិតជីវិតទៅរស់ស្លាប់ឯនោះតែបើអ្នកពិចារណាសេចក្តីស្លាប់រឿយរឿយ អាចអត់មានសេចក្តីប្រមាទទេព្រោះដឹងថាជីវិតនេះអាចស្លាប់គ្រប់ពេលប្រហែលតែបន្តិចស្លាប់អញ្ចឹងអាចមានស្មារតីការពារអាយុជីវិតនឹងបានច្រើន ជាងមនុស្សប្រមាទព្រោះដឹងថាជីវិតនេះប្រហែលតែបន្តិចស្លាប់ឃើញទេអានឹងមួយអមួយទៀតត្រូវគិតថាតែស្លាប់ហើយចង់ធ្វើអីក៏លែងកើតដែរមែនទេស្លាប់ហើយចង់ងើបមករៀនធម៌វិញហ្មងទីអីអត់កើតទេ ណាហ្នឹងហើយអញ្ចឹងចង់រៀនចង់អីហ្នឹងហើយតន់តន់ស្លាប់មកបានតែចង្រៃហ្នឹងអាត្មានឹកឃើញការនៅវត្តមនីរតនារាម កាលហ្នឹងដូចពុំអីនៅវូចពិសិដ្ឋគេនៅ ក្រុមគេណាអឺមុននឹងទៅឆាន់យើងមិនវៃលកាំងទេយើងចាំជុំគ្នាបានដើរទៅ ដល់ជុំគ្នាអាត្មារៀបចេញទៅគឺចាក់ស្មូតពីចងាយមកព្រោះប្រឡាត់អូននេះណាមួយអង្គអានេះរឿងកំ pl ែងដែលមិនបាច់ព្រៀងទុកវាដូចតែមួយខ្សែវាហ្មងអាមួយអង្គត្រូវពីណាស្មូតព្រោះបានមួយអង្គទៀតហ្នឹងកំព្រួយតែយើងងាប់វាចាក់ឲ្យដូចតែគ្នា បើហើយមួយអង្គទៀតបើតាមចាំមិនច្បាស់ទេប៊ូចពិសិដ្ឋនឹងឯងគេថាអូវាស្ដាយអាតានឹងតោះតាងាប់ឲ្យវាស្ដាប់លេងលឺមើលអានេះក៏ផ្លៃអត់ព្រៀងទុកអាត្មាសោចលឹងឆ្លក់ពីក្នុងមកមើលមានពេលខ្លះរឿងហ្នឹងអត់មានព្រៀងណាក៏ទៅលឺបើមួយអង្គថាព្រោះអង្គថាកុំព្រួយតែងាប់ទៅគេចាក់អោយ ប៉ុន្តែអើវាតោះតែយើងងាប់ស្ដាប់វាលេងលឺនៅឯស្មូតទាំងអស់ហ្នឹងសិតតែបត់ពិចារណាសម្រាប់អ្នករស់តាមិនមែនសម្រាប់អ្នកស្លាប់ណាប៉ុន្តែប៉ុន្តែយើងច្រឡំថាសូត្រឲ្យខ្មោចខ្មោចណាស្ដាប់កើតឃើញទេស្ដាប់ដែរអាហ្នឹងជឿខុសហ្នឹងវាគ្មានទេដូចគល់ឈើព្រះអង្គថាដូចគល់ឈើមានស្អី